កង្វល់ពាក់ព័ន្ធជាមួយសង្គ្រាមរុស្ស៊ីអ៊ុយក្រែនគេអាចដឹងបានថា វានឹងត្រូវបញ្ចប់គ្រាន់តែពេលវេលាបញ្ចប់វាចប់នៅពេលណាតែប៉ុណ្ណឹងទេរុស្ស៊ីមិនអាចកំទេចអ៊ុយក្រែនហើយអ៊ុយក្រែនក៏មិនអាចកំទេចរុស្ស៊ីបានដែរអត់ទេចុងក្រោយ គឺច្បាស់ណាស់ថានឹងមានការចរចា រកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមនោះប្រធានាធិបតីចិនបានធ្វើដំណើរទៅកាន់រុស្ស៊ីហើយដាក់ចេញនៅសំណើទៅលើសន្តិភាពដែលកម្ពុជាគ្រប់គ្រងជាមួយនឹងសំណើតេតិនជាមួយនឹងការដោះស្រាយបញ្ហា បញ្ចប់សង្គ្រាមតាមរយៈការចរចា មិនមែនយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេខ្ញុំមិនជឿតតសោះថារុស្ស៊ីអាចកំទេចចោលអ៊ុយក្រែនទាំងមូលឬក៏អ៊ុយក្រែនអាចកំទេចរុស្ស៊ីទាំងមូល គឺអត់ទេมันអាចទេបើទោះបីថាសង្គ្រាមនេះអាចរីករាលដាលរហូតដល់ក្របខ័ណ្ឌ NATO ទាំងមូលក៏มันអាច NATO ទៅកំទេចរុស្ស៊ីឬរុស្ស៊ីកំទេច ទាំងបណ្ដាប្រទេស NATO នោះទេអាហ្នឹងជាចំណុចដែលយើងត្រូវឃើញអញ្ចឹងទេលទ្ធភាពនៃការបញ្ចប់ចំនួនរវាងរុស្ស៊ីនិងអ៊ុយក្រែនវានឹងកើតមាន ហើយវាក៏ចាប់ផ្ដើមចេញដំណើរហើយដែរតាមរយៈការមុននេះការសម្របសម្រួលដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ការសម្របរួលដោយប្រធានាធិបតីទូគី ទៅលើបញ្ហាការដឹកធនជាតិចេញ ពីអ៊ុយក្រែនទៅពុតគង់ឲ្យខាងក្រៅប៉ុន្តែនោះក្រំតែជាទស្សនវិជ្ជានៃផ្នែកមួយនៃការដោះស្រាយបញ្ហា ពេលខ្លះមានការសម្រោគវល់គ្នាដើម្បីជំលះប្រជាជនចេញ។ និងផ្ដល់ច្រករបៀងសម្រាប់ជំនួយមនុស្សធម៌ការសន្តានាដើម្បីដោះដូរឆ្លើយសឹកប៉ុន្តែសំណើរបស់ប្រធាននាយកបដីសិទ្ធិភិករបស់ចិត្តគឺបានធ្វើទលំទលាជាងដែលក្របដណ្ដប់ទៅលើដំណោះស្រាយដើម្បីរកសន្តិភាព សម្រាប់សង្គ្រាមមួយដែលកំពុងហែកហួរនៅទីនោះអញ្ចឹង